បាទជំរាបសួរមកទៀតហើយបាទបងប្អូនចាំបាន ទេគ្រឿងម៉ាស៊ីនមួយនេះដែលថាសាមុនខ្ញុំធ្វើពីម៉ូទ័រម៉ាស៊ីនបោកផ្អើហើយបានកែមកធ្វើជា Delmo សម្រាប់បញ្ចូលអគុយហ្នឹងគឺវាប្រើការបានបើថាចិត្តមិនលោភលន់ណាប្រើការបានតែមនុស្សយើងដូចថាបានបាន3ចង់បានដល់10ដល់បាន10ហើយចង់បានដល់20អីចឹងណាសាមុនប្រើការបាន ចង្ហាល3អីហើយនឹងពូល LED អីក្នុងផ្ទះហើយប្រើបានហើយនេះខ្ញុំបានគេថាទុំបាន Delmo Delmo LAN 24 volt បានមកថ្មីទៀតហើយខ្ញុំក៏សាកការវាសាថ្មីដើម្បីចង់ឲ្យទទួលអាគុយឲ្យលឿនយ៉ាងមុនកុំឲ្យវាខាតហ្នឹងហើយយើងប្រើដូចថាយ៉ាងច្រើនតិចទោះបីយ៉ាងណា យើងបានចោះដៃថាធ្វើហើយយើងសាកឲ្យដល់កំណត់របស់វាហ្មងហ្នឹងហើយ នេះកំពុងកែថាថ្មីគឺបាន demo មក demo ហ្នឹងគេឲ្យមកដែរបាទហាងហាងចាស់ដែរមិនមែនថា demo ខូចទេតែ demo ហ្នឹងគេប្រើបានបាទតែហាងចាស់ដែរគាត់តែយកមកសាកសិនមកថាមិនមកប្រើបាន មិនមកអានេះយើងយកទៅខាត់យើងយើងទៅដោះបាញ់ថ្នាំអីសាថ្មីគ្លីបសាមុនវាអញ្ចេះវាប្រើបានតែថាពេលយើងធ្វើហើយវាបានមួយកម្រិតអញ្ចឹងយើងមិនអស់ចិត្តចង់បានមួយកម្រិតទៀតដូចនិយាយពីខាងលើមិញហ្នឹង ហ្នឹងហើយគឺគឺមុខសម្ដៅយើងត្រូវការដូចថាវាប្រើឲ្យបានឲ្យច្រើនបំផុត ដែលកម្លាំងវាបានបាទអានេះខ្ញុំបានរស់រើកាត់សាថ្មីបានដេលម៉ូមកបាទអត់មានទិញទេរបស់ គឺដូចថាអ្នកស្គាល់ស្គាល់អ្នកជាងគេស្គាល់ដូចថាស្គាល់គ្នាអញ្ចឹងក៏គាត់ណាសួរគេទៅគេថាមាន មានយកទៅប្រើការអីយកទៅយកទៅប្រើអញ្ចឹងទៅណាបាទគេឲ្យមកហ្នឹងហើយអានេះអានេះថាបញ្ចូលអាគុយ24វ៉ុល ពួកអា Delmo LAN ធំធំអញ្ចឹងណាតែយើងយកមកចូលអគុយ12វ៉ុលក៏បានដែរហើយយើងធ្វើជុំរៀងយឺតបន្តិចទៅចូលបានដូចគ្នាតែល្អស្រឡាញ់វាស្រឡាញ់ពួក Delmo ប្រភេទហ្នឹងគឺវាចូលអគុយបានអំពែច្រើនណាស់អំពែវាបើថាវាវិលពេញទីអញ្ចឹងអាគុយ2អញ្ចឹងយើងគិតមើលអាគុយឡានគេប្រើដល់24វ៉ុលហើយអាគុយ1 70ទៅ100អំពែអញ្ចឹងគេប្រើអាគុយ2ហើយអញ្ចឹង Delmo មួយហ្នឹង បញ្ចូលអគុយมันក្រោមពីពី100អំពែទេហ្នឹងហើយអានេះខ្ញុំបានមកសាករស់រឿសាថ្មីមិនមែនថាធ្វើអាសាមុនហ្នឹងมันកើតมันបានមិនមែនទេ គឺបាន ប្រើចង្ហាន់បាន3អីចឹងទៅតែអានេះយើងចង់ប្រើបានរៀងច្រើនជាងដើមតិចទៅ បានមកកែច្នៃសាថ្មីហ្នឹងហើយយើងធ្វើឲ្យឲ្យឲ្យអស់ឲ្យអស់ចិត្តសិនឲ្យដល់កម្រិតរបស់វាថាទៅលេងរួចហើយអាហ្នឹងយើងក៏ចប់ដំណឹងទៅគ្រឿងហ្នឹង ដឹងតែយើងកំណត់ថាអឺបានប្រើរបស់របស់ក្នុងផ្ទះបានខ្លះអីអញ្ចឹងណាយល់ថាធ្វើប៉ុណ្ណេះហើយហ្នឹងហើយកំពុងកាត់តកាត់សាសាថ្មី បានសាក់ប្រើមើលមើលរយៈដែរយើងដាក់ចង្ហើប្រហែលជា3អញ្ចឹងទៅវាហាងតឹងសិនដូចថាវាចូលគួយចង់ស្ទាន់អញ្ចឹងណាពួកអាមកតើមចឹងបកផ្អើយើងមកកែច្នៃវាធ្វើជា delmo ចូលគួយអញ្ចឹង ទៅបីយ៉ាងណាក៏វាវាមិនឈ្នះពួកអា ដែលមកចូលអគុយដោយត្រង់ទេពួកគេ ធ្វើមកសម្រាប់ចូលអគុយយ៉ាងណាក៏ល្អជាងអាម៉ូទ័រមិនសិនបោកកៅអៅនឹងដែរតែបើម៉ូទ័រមិនសិនបោកកៅអៅនឹងយើងធ្វើ យើងយកទៅធ្វើអញ្ចឹងហាលខ្យល់គេហៅកងហាលខ្យល់អញ្ចឹងអាហ្នឹងក៏មួយយ៉ាងដែរតែចាំចាំចាំឃ្លីបតទៅចាំចាំមករៀនទៀតអាហ្នឹងបាទបាទបាទសូមសូមចេញមើលរូបភាពទាំងអស់គ្នាបាទ អានេះខ្ញុំមិនបានអធិប្បាយផ្ទាល់ទេខ្ញុំក៏នៅពេលកាត់តហ្នឹងខ្ញុំក៏បានមកអធិប្បាយបញ្ចូលសំឡេងទៅពេលនៅធ្វើហ្នឹងរៀងរវល់បន្តិចអត់បានកាន់កាមេរ៉ាអធិប្បាយផ្ទាល់បាទសូមអរគុណ